លោកប៉ូលីស100គេដាក់ចោលមែនសាមសាប់សាប់នេះគឺសួរសួរកងពុសិមានរឿនណោះមកចាប់ផែ ដែលយើងធ្វើការនៅពីក្មេងចាំបានអត់សួរសួយណាអត់ស្គាល់ទេណែហើយណាមួយខ្ញុំកំដៅធ្វើការនៅផែដែរលោកប៉ូលីសច្រឡំនឹងហើយបើថាគ្មានកាយនឹងទៅវិញឆាប់សិនតាមសម្ដីរកពៀនហ្នឹងគឺច្បាស់ហាក់ថា30% 30ឆ្នាំបានអត់យើងទាំង3នាក់ធ្លាប់លេងជាមួយគ្នានៅមាត់សមុទ្រទេធ្លាប់លេងជីកង់ជាមួយគ្នាលេងមឹកលេងកុំបងអីហ៎ហើយសាបធ្លាប់សន្យាជាមួយបងទឹកថែនឹងទិញផ្ទះឲ្យយាយទៀតណាសាបចាំបានអត់មែនទេសាបសាបសន្យាថាទិញផ្ទះឲ្យយាយពេលនេះយាយអត់តន់ទិញបានទេណាណែខ្ញុំនិយាយភ្លាមណាលោកបលីនិយាយស្ដាប់ភ្លាមមែនទេខ្ញុំថាខ្ញុំមិនសាបទេខ្ញុំឈ្មោះកយចាំមួយរឿងមែនសាបកុំកាចពេកមើលអេនិយាយប្រហែលឡោះអត់យល់ទេខ្ញុំមិនសាបទេឈ្មោះអកយ យល់ទេឬមកចាំមានរឿងហ៎បងមីប្រាប់បងមីអេមិនមិនមិនខ្ញុំចាំមើលទេបាទទៅវិញសាប់សិនណាសាប់កាលពី10ឆ្នាំមុនបងមីគេចុះផ្សាយថាមានក្មេងអនាថាម្នាក់ស្លាប់គ្រប់គ្នាគេជឿថាជាសាប់ តែបងបងនិយាយអត់ជឿទេថាសាប់ស្លាប់ប៉ុន្តែពេលហ្នឹងមែនសាប់ពិតជាស្លាប់មែនសាប់ ហ្នឹងខ្ញុំបានដើរទិញកំប៉ុងតាមដែលមេបរៀនឥឡូវយកមកលក់ឲ្យមេមេឯងថ្លឹងហ៎មេអើគាត់បើវិញមិនធ្វើរៀនអត់ចាយឥឡូវចេះទិញកំប៉ុងមកលក់បន្តទៀតណាគាត់បើវិញមែនទេមេព្រោះថាវាចង់ត្រូវស៊ីតាមមេដែរហ្នឹងណាអេធុនមែនអេហេហត់ដល់ប៉ុណ្ណឹងដូចមិនធុនចឹងហ៎មកនេះមើលមេខ្លះ សាច់មេអណារ៉ាវាមិនអីហ៎នេះអាទីកំពុងពីគេមកដាក់ផ្លែចូលមែនណាអីលេសួតអត់ទៅញោមបានហ្នឹងឯងផងហ្នឹងខ្ញុំទិញមកចង់ស្រាប់ហ្នឹងណែអាយកុំមកដោះសារអសោះណាពេលទិញកំប៉ុងគេភ្លាមមកកំប៉ុងតង់កាពៀតទេណែខ្ញុំធ្លាប់ទិញហើយណា10កំប៉ុង300ហើយកំប៉ុងនេះកំពឹសនេះវាខ្សែទៀតហើយចាំមកប្រាអញមែនណាអត់ទេមេ ខ្ញុំទិញមកគេជន់កាពិតយ៉ាងស្រាប់ហ្នឹងខ្ញុំអត់ដឹងមែនណាមេមេមេនិយាយចេះសិនណាព្រោះអីអ្នកលក់ឥឡូវខូចខូចហើយមានល្បិចច្រើនណាប្រហែលជាអ្នកលក់លក់ឲ្យតារានេះថ្លឹងគីឡូដែរមើលទៅមែនហើយមេអរ៉ាអញសួរឲ្យមើលអញទិញថ្លឹងគីឡូមែនអឺយើងទិញថ្លឹងគីឡូអើយទៅបានហើយយើងគិតថាលើកនេះឯងចាប់ដើមរៀនទីកំប៉ុងមលុបបន្តបើតែលើកក្រោយមានអញ្ចឹងទេអត់បានមេហើយកុំឲ្យយើងនៅអសោះណា ថាឯងចាំមកប្រាស់យើងបាទមែនបាទអតារាឯងយកកំប៉ុងនេះមកចាក់ដីស្អីចេះអស់ឥឡូវអត់បាទមកមកឌីទៅក្រៅមកយើងបាទទេ ឲ្យឯងស្គាល់ឆ្នាំខ្លាំងរបស់អញហើយចាំមើលឲ្យតែឯងភ្លេចខ្លួនណាអញឲ្យឯងស្គាល់បាយប្រអប់របស់អញមកឲ្យឯងរ៉ារ៉ាអរេការិនរ៉ាហ៎អីស្អីអេឈរនឹងដៃឯងមានយកខ្សែចេញពីកំពង់ទៅហើយឯងមកនឹងស្អីហើយនេះឯណាមេបាយមកអត់មេក៏ចូលភៀងតាមផ្លូវទីចៃ ហើយក៏បានចូលផឹកស៊ីហើយអាចគូអីទេអាសាបអាពីមុនក្មេងអាណាថាសោះហ្នឹងធ្វើឯណាឥឡូវជួបម៉ួយធំឯណាណៃគង់មានថ្ងៃថ្នាក់ដៅអាផេះអារ៉ាអារ៉ាហើយឯងនេះជេរមេទៅអីហ៎វាបានស្អីមកវិញឯងដឹងអត់ថាមេជាអ្នកមានគុណរបស់យើងពីរនាក់ហ្នឹងណាកាលពីក្មេងណា ម៉ែរបស់ពួកយើងបានលេងល្បែងចាញ់បានរត់ចោលស្រុកអស់ហើយបើពេញអ្នកភូមិយើងទៅសុំផ្ទះអ្នកណាគេក៏គេមិនឲ្យនៅដែរបានមេហ្នឹងហីដែលមេឲ្យពួកយើងនៅហ្នឹងហេចង់ទៅណាទៀតហ่ะដឹងកូនស្អីហែងកុំតែការមុនយើងនៅតូចតូចពេកទេពេលដល់គ្មានម៉ែឪយើងចិត្តតែភ័យភ័យទៅបានតែនៅជាមួយវាហ្នឹងតែពេលឥឡូវអញធំធំអស់ហើយអញតែភ័យស្អីទៀតហើយម្យ៉ាងទៀតពីមុនអញដែរអ្នកបរិញ្ញាវាចេះមើលអសរ ឥឡូវមានគុណទេមានគុណអីទៀតគ្មានអាណាច្បាក់គុណអាណាទៀតទេបើវារួចគ្នាអស់ហើយអើយបើរួចអស់នេះអាចាំមកស្អីទៀតហ៎តែចង់ធ្វើស្អីហើយមកវិញធ្វើស្អីកើតហ៎អរ៉ាសួរអីមើលហើយកុំតន់អាថាអាចាំតែមើលសិនណាតែរឿងមួយទៀតអញប្រាប់ឯងអញមិនលើកលែងអាសាបដៃខាត់អើយរ៉ារ៉ាឯងប្រឹងប្រឹងមែនមកដល់ថាមិនស្ះគេអី អានេះពិតជាចំមែនណា ធ្វើស៊ីមេមួយសិនណាលួចកង់តែប៉ុណ្ណាបើមិនពិការក៏ស្លាប់ដែរទាំងកម្មគាត់មកណែដល់ណាអូមេអេបាត់មេអីមកទេហ្នឹងបងតែមក4 5ព្រឹកហ្នឹងខ្ញុំយកកង់មកផ្ញើមេខ្ញុំចុកពោះមេចោលមេជិះមើលទេមេហើយកង់មកមកបណ្ណាកង់ខ្ញុំទិញចាយគេលក់ឲ្យមេ ហើយទិញមិនបាននេះកោឲ្យស្អាតហ្នឹងមេគេតលុយហ្នឹងគេលក់ឲ្យខ្ញុំថោកថោកអញ្ចឹងខ្ញុំចុកពោះមេចង់ផ្ញើមេមើលមកផ្លែតអេមេអាមួយនេះគាត់មកឥឡូវនេះចេះដល់ទិញកង់បានស្អាតហើយបើអើទៅទៅយើងស្អាតទីមើលបាទមេបាទមេអរគុណណាមេណាចុំមិនមកវាបើអានេះបាញ់ខ្លាំតិចអែមហ្នឹងមើលប្រាំងនេះប្រាំងវាកាន់តែថ្មីមិនលុយកង់អាចចាស់ណែអាចមកលុយវិញ Ui, thấy biết Ôi Ôi Đi phải teo rửa ăn nè à, chị mau tránh mau ơi mê mê mình cay mê mê mau bay mình nhóm mê mê mê mê này tao không bay tao chị bay cái bài ấy á chứ không phải làm gì máy ấy này anh sai món á ចង់ឲ្យលុយមែនហ៎ជីវិតពីជីវិតប្រកបដោយភាពស្វាហាប់ហនុមានស្រាបៀគុណភាពខ្ពស់វិសាលភាពគ្រប់ពេលថ្មី Full Blaster រសជាតិសូកូឡានិងស្ទ្រូប៊េរីថ្មី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 ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតជីវិតខ្ញុំមិនលួចណាស់ទេខ្ញុំទិញតាអាយត្រង់មកណាថាកង់ណាឲ្យលួចទៅទិញគេហ៎រ៉ាហើយប្រាប់មេត្រង់ថាឲ្យលួចគេឬក៏តែទិញហើយប្រាប់ត្រង់មករ៉ាកុំឲ្យមានរឿងណាមេលេខ្ញុំសិនណាមេចាំខ្ញុំប្រាប់ត្រង់មេវ៉េ ខ្ញុំអត់ចង់ធ្វើអញ្ចឹងទេមេតែមកពវាវាយខ្ញុំបានខ្ញុំលួចកង់វាហ្មងទៅអត់តារាយើងនិយាយប្រហែលដងហើយណាថាកុំឲ្យលួចគេឯងស្ដាប់ទេហ៎ឯងដឹងអត់ចង់ថាយើងចោលនេះយើងសោះបំផុតណាស់ហើយយើងចោលខ្ញុំអត់ចង់ធ្វើអញ្ចឹងមែនទេមេតែមកពួកវាឆ្លើយបានខ្ញុំបដៅវាដឹងដៃហ្មងទៅតែខ្ញុំអត់នឹកស្មានថាពួកវាមករមេដល់កន្លែងខ្ញុំហ្នឹងមែនទេមេមែនទេបើសិនជាមិនមាននឹងកាត់ឡើងក៏អារ៉ានេះក៏វាមិនធ្វើអញ្ចឹងដែរមេ Mày 죽합니다네 mày. Mày mày. Nhưng bỏ mày. Tránh nhá. Tránh phải đi đi. Tránh nhá. Ai lên ai chạy chết. Hey, mày. Nhưng xong bỏ mày cầm đây bị chế nè mày. Mày, nhưng đang bị tạm bị mày nhá mày. Mà sao nhìn mày đây bị tránh, kia đừng tiêu đòi với tao tia. Hay kia đừng tia ở ai cho nôm ở khảo ai mày. Nhưng xong bỏ cầm đây với anh nha nhưng mà đặt với cái lăng mày. Mày cầm đây bị chế anh nè mày, nhưng xong bỏ. សំបនណាមេសំបនមេណាកប់មេណាមេអើយបានហើយទៅលើកនេះយកដេញឯងឯងប៉ុន្តែក៏អត់មានលើកក្រោយអីសោះណាយើងប្រាប់ឲ្យហើយបើមានលើកក្រោយចេញពីទីនេះបានគ្នាមកម្រាមដៃឯងនេះនឹងបាត់ម្ដុំឡើងមួយបើមិនជឿសាមើលទេអរគុណមេអរគុណមេឯងនេះគុំតែបានយើងឯងគុំឯងមេដេញឯងចេញពីទីហើយ យើងមិននឹកស្មានថាវាមករមមានដល់កន្លែងចឹងសោះយើងក៏មិននឹកស្មានដូចគ្នាឯងមានរឿងចឹងនេះអត់អីទេអាសាបឯងមើលងាយយើងសិនចុះថ្ងៃនេះយើងវាយមិនឈ្នះឯងណាប៉ុន្តែយើងមិនជឿថាចាញ់ឯងគ្រប់យ៉ាងទេអូអូជាស្រួលឯង អូដល់ណាយ៉ាយ៉ាយ៉ាឈប់ឈប់ឈប់ឈប់មេឈប់បាននេះអេភ្លើងនេះចែកកែបនេះចូលមកដល់ចឹងហើយគាត់នៅព្រលឹមទៅលេងសិនអើអាពីរនេះទៅទីអាចារ្យនេះស្បួលណាលឺអត់បាត់មេណែយកបានតែជាមួយឯងហើយមួយទៀតប្រាប់ឲ្យហើយទៅតាមភ្លើងនេះហើយមួយទៀតតែទិញគេដឹងទិញហាមលុយលឺអត់បាត់មេអើដឹងទៅដឹងហើយមេបាទតោះតោះតោះអើមេដឹង chết rồi em ơi mua lại bắn đi ba ba ba này ta ta ta tay rồi đúng rồi chạy chạy nó không Cà đi quý vị Cà máu xe tị Không có xe tới nè Cà đi quý vị Ôi, này Ê, sao à, mày? Ở đây, ở đây. mới ừ, à, mơ mơ mỹ Ôi, thằng cháu trò men. Ý à là ấn như vậy được anh khá bị quên đó. Nè, à, thưa cho cái lá đẹp ư. Ừ à. Chắc tôi muốn đem chạy với. Tôi chi, là sao? Ai đi ngay cháu? Một cái សសមត្ថភាពទុកមុខផ្ទះហើយខ្ញុំមកដល់ដៃហ្នឹងថាអត់ចោលទៀតណែខ្ញុំមិនចោលណាចោលទៅបាត់ចោលអាចារ្យនឹងវាដូចតែគ្នាណាគ្នាវាដូចតែគ្នាណាវាជាប់ទៅដូចតែគ្នាណាអាចារ្យគឺចោលដូចតែគ្នាណាហើយភ្នែកនេះឃើញពេលហើយខ្ញុំថែមចោលហើយបើបញ្ចាមិនក៏មិនអូយបែកអូយទេមកបញ្ចានឹងឲ្យថាបញ្ចាទៀតអូយសាំមិនស្បែកនេះបី យើងខ្វល់ទេនេះបើឯងយកមករបស់យើងហើយខ្ញុំខ្លងចោលនៅនឹងហើយឯងក៏យកបន្តទៀតអាហ្នឹងឯងតែគេហៅថាចោលអេថាខ្ញុំមិនចោលមិនចោលអីពេកមួយទេថាចោលក៏ចោលណែគឺយើងចោលទេមិនខ្ញុំចោលទេយើងនឹងហើយគឺចោលយើងមិនខ្វល់ទេអាយ៉ាទៅយកប៉លីសលោកប៉លីសលោកប៉លីសជួយមកចោលលោកប៉លីសលោកប៉លីសលោកប៉លីសនេះចាំចោលលោកប៉លីសអើយមានរឿងអីណាគឺអាចៅម្នាក់នេះលួចមកសម្បត្តិភាពខ្ញុំហើយមកប្រាប់ថាខ្លួនឯងមិនមែនចោលខ្ញុំមិនចោលទេអាហើយនឹងហើយចោលបានចុះប្រកាសគ្នាទៅ អើយចេះឆាសាណែលោកប៉ូលីសខ្ញុំឲ្យមកចាត់ចោលមិនមកឲ្យមើលមុខចោលណាណែនិយាយប្រមាថអើយហើយមិនចោលទេថាចោលនឹងហើយព្រោះយកមួករបស់យើងមកនេះរឿងអីថាមិនចោលអីលើបានហើយប្រាប់ខាត់ការខ្ញុំថាមានរឿងអីខ្លះប៉ូលីសចាប់ចោលតែតែមានខុសត្រូវច្បាស់លាស់ចាំមើលណាមួកនេះខ្ញុំຕົកនៅមុខផ្ទះនៅម៉ូតូខ្ញុំខ្ញុំចោលក្នុងផ្ទះទៅផ្លែទេហើយចាញ់មកវិញហើយមិនដល់ដៃអាប្រែនេះហើយរឿងខាត់ខ្លួនឯងអត់ចោលទៀតចោលថាមិនចោលទៀតណែថាខ្ញុំមិនចោលទេចោលតែបានចោលតែបានហើយចោលមិនដែរឆ្លើយថាខ្លួនឯងចោលទេ បានហើយឥឡូវបងមានបាត់អីអត់មានបាត់ហើយមួកនៅហ្នឹងចុះបងខាងនេះមានបានលួចដូចបងស្រីនិយាយអត់លោកបូលីសួរចាស់ជាគិតអីហីបើខ្ញុំចោលខ្ញុំធ្វើចាប់ចឹងខ្ញុំថាអ្នកទៅពីប្រហែលជាយកច្រឡំអីហើយបងស្រីក៏បានបាត់មួកដែរអូនក៏គាត់ថាបានលួចអញ្ចឹងគាត់ជាការយកច្រឡំហើយបើចាប់ទៅនឹងទៅចោលថាចោលទៀតប៉ូលីសហើយនឹងចោលកាន់ជើងតែគ្នាហ្នឹងមួយមួយហ្នឹងនេះបងឯងមុខក៏ស្អាតអន់ជ្រឹបហ្នឹងអន់តែមែនទេបងតែខ្ញុំមិនចោលគឺមិនចោលហើយ អន់ច្រឹកក៏អន់ច្រឹកអជាងហៃដែរណែកូនបានហើយណែនេះក៏ចោលខ្ញុំចោលហើយថាខ្ញុំចោលបានហើយបានហើយបានហើយឥឡូវមិនថាបានអីទេឥឡូវសួរតំណឹងទៅបងក៏បានបានរបស់អីដែរចាំបើចាប់វាណាចង់នៅចិត្តចោលវាខ្លាញ់មុខដូចចោលបើបើសាប់ណែអាមលុយបងហើយទេលោកលីហើយណាគេហើយលោកលីហើយខ្ញុំមែនអូខ្ញុំមិនស្គាល់សាប់មិនសាប់មិនប្រៃណាទេបង សាបមិនចាំបាច់កុហកបងទេបងដឹងថាឯងជាសាបណាអត់ទៅផ្ទះយើងវិញនិយាយចាំឯងនៅផ្ទះណែស្អីគេខ្ញុំមិនដែលស្គាល់របៀបទេនិយាយដែរនិយាយខ្ញុំមិនស្គាល់ដែរណែដៃក្រោយមែនតែដល់លេងខ្ញុំហើយចាំចាំវិញមែនណែខ្ញុំទៅកាបស្អីគេសំដីសំដីកាយវិការគឺដូចគ្នាទាំងអស់ប៉ុន្តែគេច្បាស់ជាមិនព្រមសារភាពហើយទុកពេលគេសិនចុះណោះចុះចាប់ទៅតែខ្ញុំយល់ច្រឡំគេថាបានដែរខ្ញុំធ្លាប់មានបងប្រុសម្នាក់បែកគ្នា15ឆ្នាំហើយ គេក៏គ្នាគិតថាប្អូនរបស់ខ្ញុំស្លាប់តែខ្ញុំមិនជឿដែរខាតែឯងមានមុខដូចប្អូនរបស់ខ្ញុំឥឡូវឯងប្រាប់បងមកអត់ឯងមានឈ្មោះអីណែគាត់អីគេចុះឈ្មោះអកយមែអាសាអាប្រៃណាទេយល់ទេហើយប្រាប់ប្រហែលបងទៀតឲ្យចាំខ្ញុំអកយណាដល់រឿងហើយបានណាជិះទៅនេះមើលផងណាអេមិនយ៉ាងដែរតើបានជួបនេះឆេះហ្មងអត់ទៅ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 ទេតាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ដុំស៊ុបខ្នុរថ្មី មានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត អ្នកនៅក្នុងរូបនេះកាល15ឆ្នាំមុនអ្នកដែលស្លាប់មិនមែនជាសត្វទេអារម្មណ៍របស់ខ្ញុំប្រាប់ច្បាស់ណាស់គេគឺជាសត្វច្បាស់ជាងគេបងទឹកទឹកសុំទោសណាយើងមិនអាចស្បជំនាញបានទេគូតាំងពីតូចមកខ្ញុំនាំទុករបស់ឆ្អែតហើយប៉ុន្តែពេលនេះខ្ញុំក៏សប្បាយចិត្ត វាដែលគឺបងមានការងារទំពេញផ្លែស្នូធ្វើបើបងស្គាល់ខ្ញុំនាំតែខ្ញុំនាំទុកដល់បងទេដោយសារតែខ្ញុំនេះនៅតែនិយាយរចៃថោកទៀតហើយក៏ហើយកសោតដែរប៉ុន្តែខ្ញុំបានស្ដាប់មកបងហើយនឹងនិយាយហើយខ្ញុំមិនលួចគេទីមុនទៀតទេយ៉ាងណាក៏ដោយខ្ញុំសុំទោសដល់បងទឹកនិងសុំទោសយីផងសារមិនស្គាល់អ្នកពីវិញទេ ទ្រពសិនមិនខ្លាចរលកមកខ្លាំងយ៉ាងណាបងច្បាស់អត់ថាម្នាក់នឹងជាសាម99ទៅ99%ទាំងមុខមាត់ទាំងកាយវិការវាសម្ដី គឺជាប្អូនសាមច្បាស់ណាស់បើបងច្បាស់ដល់ថ្នាក់នឹងនៅ99.99អីទៀតមិនថា100%ហ្មងទៅអាចនាំយាយមកតែ0.1សាបគេព្រមសារភាពទេថាគេជាកយអីណា បើសិនជាយកយាយមកសាបគេប្រកែកជាមួយយាយយាយច្បាស់ជាអន់ចិត្តសួរក៏ដឹងឯងថាជារក្សាវាបែបណាសួរមើលចោះសំបីតែរបរគេក៏នៅតែប្រកបរបរដែរដែរហ្នឹងតែឆ្ងល់តែម្យ៉ាងមុខគេសាបគេប្រកែកថាគេមិនជាសាបអូសួរសួរជួយនិយាយមួយសាបហើយរំលឹករកសាវរីធ្វើម៉េចគេទទួលស្គាល់តែគេជាសាបណាមានអីល្អតា តែបងដឹងស្រាប់ហើយថាសាបគេរឹងគេមិនសារភាពហ្នឹងតែណាហើយបើជ្រុលម៉ៅអីចូលទៅហ្មងណាតោះលោកលី100គេចាប់ចោលមែនសាមសាបសាបនេះគឺសួរសួរកងពុសិមីរឿនណោះម្ចាស់ផែដែលយើងធ្វើការនៅពីក្មេងចាំបានអត់សួរសួយណាអត់ស្គាល់ទេ ទេហើយណាមួយខ្ញុំកម្ដៅធ្វើការនៅផែដែរលោកពលីច្រឡំលឿនហើយបើថាគ្មាន កាយនឹងទៅវិញឈប់សិនតាមសម្ដីរឹកពៀនហ្នឹងគឺច្បាស់ហាក់ថា30%សាមចាំបានអត់យើងទាំង3នាក់ធ្លាប់លេងជាមួយគ្នានៅមាត់សមុទ្រទេធ្លាប់លេងជីកង់ជាមួយគ្នាលេងមឹកលេងកុំបងអីហ៎ហើយសាមធ្លាប់សន្យាជាមួយបងទឹកថែនឹងទិញផ្ទះឲ្យយាយទៀតណាសាមចាំបានអត់មែនទេសាមសាមសន្យាថាទិញផ្ទះឲ្យយាយ ពេលនេះយាយអត់តន់ទិញបានទេណាណែខ្ញុំនិយាយភ្លាមណាលោកបូលី និយាយស្ដាប់គ្នាមែនទេខ្ញុំថាខ្ញុំមិនសាបទេខ្ញុំឈ្មោះកយចាំមួយរឿងមែនសាបកុំកាចពេកមើលអេនិយាយប្រមាណដល់អត់យល់ទេខ្ញុំមិនសាបទេឈ្មោះអកយយល់ទេឬមកចាំមានរឿងហ៎បងមីប្រាប់បងមីអេមិនមិនមិនខ្ញុំចាំមើលទេបាទទៅវិញសាបសាបកាលពី10ឆ្នាំមុនពណ៌មានគេចុះផ្សាយថាមានក្មេងអនាថាម្នាក់ស្លាប់គ្រប់គ្នាគេជឿថាជាសាប តែបងបងនិយាយអត់ជឿទេថាសាបស្លាប់ ប៉ុន្តែពេលហ្នឹងមែនសាប់ពិតជាសាប់មែនសាប់សាប់សាប់ជប់កុហកខ្លួនឯងទៅកុំកុហកបងអីសាប់ដឹងអត់ថាពេលនេះយាយនឹកសាប់នឹករហូតដល់វិញម្ដងម្ដងឯណាលោកប៉ូលីសកប៉ែម៉េះថាខ្ញុំមិនសាប់ទេណាក្នុងព័ត៌មានអាចជាបងរបស់លោកមែនប៉ុន្តែខ្ញុំមិនមែនមិនក៏មិនជឿហ៎ខ្ញុំអត់មាននិយាយទេយល់ទេយើងខ្ញុំស្លាប់យូរហើយនេះបានហើយមិនធុញណាទៅវាទៅតាមតាមដូចជ្រុលពេកទេណា បើថាសាប់មិនអនុត្តបងទឹកក៏អត់អីដែរតែសាប់គួរតែអនុត្តយាយផងសាប់បងប្អូនលេងបងទៅវិញបងព្រមទៅតែបងនៅរកវិធីឲ្យសាប់សារភាពទៅខ្លួនឯងទៅទៅទៅវិញសួរតោះយើងទៅវិញនិយាយមើលទៅទៅនិយាយញ៉ៃមែន នៅមើលអីទៅលើអើយសុំទៅបងទឹកណាហើយនឹងសួរផងបើខ្ញុំមិនធ្វើចឹងទេអ្នកទាំងពីរមិនធ្វើវិញទេមេសាប់អូឈរនិយាយតែម្នាក់ឯងចឹងវាយើងអប់សុកមកឈរលេងណែឯងទាំងពីរនោះទៅរៀបចាក់ឯចាយផងទៅ ទៅបាទទៅអូសំណាងល្អដែលមានអាពីហ្នឹងវានៅបើវានៅបែកកាមខានចៅសាបចៅសាបចៅសាបចៅសាបគុំទៅណាចោលយាយណាចៅសាប Cha Sạp Cha Sạp Cha Sạp Không lấy sạch mùi dây nó cha Sạp Trình mau Dây cha hai đánh trăng mình tuần đi nó cha Sạp Sạp Cha Sạp Cha Sạp con rụt trò dây nó trăm dây phong cha Sạp Cha Sạp Cha Sạp Cha Sạp Cha Sạp Cha Sạp Con rụt trò dây nó trăm dây đó Trăm dây phong cha Sạp អស់ព្រះអង្គព្រះអង្គព្រះអង្គព្រះអង្គព្រះអង្គឃើញចៅសាបខ្ញុំទេព្រះអង្គព្រះអង្គព្រះអង្គឃើញចៅសាបខ្ញុំទេព្រះអង្គព្រះអង្គព្រះអង្គព្រះអង្គជួយ ជួយរកចាសាប់ខ្ញុំផងណាព្រះអង្គណាព្រះអង្គព្រះអង្គព្រះអង្គព្រះអង្គជួយរកចាសាប់ឲ្យខ្ញុំផងណាព្រះអង្គខ្ញុំជឿថាព្រះអង្គព្រះអង្គព្រះអង្គជួយរកចាសាប់ខ្ញុំផងព្រះអង្គព្រះអង្គយាយយាយចង់ទៅណាយាយអត់ទេចាសាប់យាយចាសាប់អត់ទេចាសាប់ទៅយាយយាយយាយតាយាយយាយយាយយាយយាយមានរកអីនឹងយាយយាយយាយសាប់បោសាប់នៅកន្លែងនោះទៅយាយ ចុះទឹកចុះសួរយាយយាយហេតុអីគូយាយមកនៅទីនេះគឺយាយវិញតាមរស់ស្រាប់ណាយាយចុះទឹកចុះសួរយាយមានអារម្មណ៍ថាចុះស្អាប់ចុះស្អាប់គឺមិនទាន់ស្លាប់ទេណាណាចុះទឹកណាចុះទឹកចុះស្អាប់គឺអត់ទាន់ស្លាប់ទេចុះទឹកចុះទឹកស្អាប់ប្រហែលជាមិនទាន់ស្លាប់ទេពួកយើងចិត្តរស់ស្អាប់ឃើញណាយាយណា យាយខ្លាចយាយខ្លាចយាយខ្លាចយាយខ្លាចយាយយាយយាយកុំខ្លាចអីណាយាយជីវិតពីជីវិតប្រកបដោយភាពស្វាហាប់ហនុមានស្រាបៀគុណភាពខ្ពស់វិសាលភាពគ្រប់ពេលថ្មីគូឡូប្លាស្តូរសជាតិសូកូឡានិងស្ទ្រូប៊េរីថ្មី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 ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតជីវិតបើយើងខ្លាចអីចាប់ប្រាប់ចៅមកថាយើងខ្លាចយ៉ាងអីចាំចៅជួយឲ្យយើងកុំឲ្យខ្លាចណាចៅទឹកនៅកន្លែងហ្នឹងឯងជើកុំខ្លាចអីណាយាយខ្ញុំនឹងព្យាយាមរកបងស្អាតមកឲ្យជួបយាយឲ្យតតែបានយាយណាយាយកុំខ្លាចអីណាយាយយាយខ្លាចខ្លាចយាយស្លាប់ទៅមិនបាន ជុំមុខជើស្អាប់ចាទឹកចាទឹកចាទឹកឆាប់ទៅរកប្អូនណាចាទឹកឆាប់ទៅរកចាសាបអើយាយនឹកគេយាយចង់ជួបគេយាយយាយចង់ជួបគេយាយយាយយាយអត់ស្លាប់ងាយទេយាយនេះក៏ភ័យណាខ្ញុំនឹងរកប្អូនស្លាប់ឲ្យឃើញហើយនៅប្អូនស្លាប់មកជួបយាយណាយាយណាជើសាបបាត់ដំណឹងជាង15ឆ្នាំហើយតែមិនបានដំណឹងសោះយាយខ្លាច ខ្លាចយាយទ្រាំមិនបាន យាយអត់បានឃើញមុខគេណាចៅយាយខ្លាចអត់បានជួបមុខចៅសាបយាយយាយតាមពិតសាបចៅសួរចៅសាបគឺយ៉ាងម៉េចគឺសាបគឺសាបមិនទាន់ស្លាប់ទេណាយាយខ្ញុំជាមួយនឹងបងទឹកបានដំណឹងថាសាបគេនៅកពតហើយខ្ញុំជាមួយបងទឹកនឹងទៅរកសាបនៅកពតណាយាយពិតមែនពិតមែនចាទឹកចៅសាបចៅសាបគឺមិនទាន់ស្លាប់ទេ យាយអញ្ចឹងយាយសម្រួលអារម្មណ៍ហើយយាយទៅសម្រាប់នៅផ្ទះសិនណាណាយាយណាបងនាំយាយទៅផ្ទះសិនហើយចាំល្ងាចចាំភាសាគ្នាមែនទេយាយយាយទៅសម្រាប់សិនណាទៅទៅអញតាមរកប្អូនណាតាមរកប្អូនឲ្យឃើញណាបាត់យាយខ្ញុំនៅព្យាយាមណាយាយឥឡូវយាយទៅសម្រាប់សិនយាយណាចាំសាប់ចាសាប់អូនណាចាសាប់ សុំតយាយដែលចៅកុហកយាយតែខ្លាចថាបើសិនជាច្រឡំមនុស្សទៅនាំឲ្យយាយហិតទៅពិបាកចិត្តលើដើមកាយអ្នកមានគ្នារាប់សែនរាប់លាននៅលើចក្រវាលមួយនឹងតើអាចជួបខ្ញុំបានអត់យាយខ្ញុំឥឡូវកាន់តែចាស់គាត់កាន់តែវែងគាត់នៅប្អូនសា ខ្ញុំមិនដឹងធ្វើមកទេសុំមិនដឹងធ្វើអីងាកទៅមើលផ្កាយវិញហើយលើធ្វើឲ្យអារម្មណ៍បងស្ងប់ខ្លះបងឃើញផ្កាយនៅលើមេឃនឹងច្រើនរាប់លានបងអាចរាប់វាអស់អត់សួរមិនសួរបងអញ្ចឹងផ្កាយច្រើនស្ដីបងរាប់មិនអស់ហើយ វាដោយការគិតរបស់មនុស្សចឹងពេលខ្លះយើងអាចគិតច្រើនជាងផ្កាយដែលមាននៅលើមេឃនឹងទៀតតែសួរថាពេលគិតហើយបានអីត្រឡប់មកវិញខ្លះសួរនិយាយចឹងមានន័យថាម៉េចអត់មានអីសំខាន់នេះខ្ញុំគ្រាន់តែចង់ឲ្យបងកាត់បន្ថយការខ្វល់ខ្វាយចិត្តខ្លះហើយនៅតែបន្តរកដំណោះស្រាយទៀតបើសិនជាបងគិតច្រើនខ្វល់ច្រើនរៀបដូចបងកំពុងតែព្យាយាមរាប់កាយនៅលើមេឃអញ្ចឹងរាប់មិនអស់ហើយខាតពេលទៀត ធ្វើឲ្យបងធ្វើមិនបើឥឡូវដល់ពេលដែលត្រូវគិតតែហ្នឹងយាយក៏កាន់តែចាស់ទៅចាស់ទៅហើយហើយគាត់នឹកសាបគាត់ចង់ជួបសាបសំខាន់គឺសាបបងរកសាបឃើញហើយប៉ុន្តែមិនអាចយកវាត្រឡប់មកវិញបានសួរអត់អីទេបងនឹងផឹងប្រែងជាងហ្នឹងបងនឹងរកវិធីធ្វើម៉េចឲ្យសាបគេបងសារភាពថាគេគឺជាសាបខ្ញុំមិនចាំមានន័យថាមិនឲ្យបងគិតសោះទេគ្រាន់តែកាត់បន្ថយការគិតខ្លះគិតអ្វីដែលវិជ្ជមានខ្លះ ហើយរឿងបងចង់តាមដានសាបទៀតខ្ញុំនៅតែគ្រប់គ្រងបងអញ្ចឹងបើបងច្បាស់ថាម្នាក់កយនឹងគឺជាសាបមែនសួរបងអរគុណសួរណាដែលតែតែជួយបងតាំងពីតូចរហូតដល់ឥឡូវបងឃើញផ្កាយនៅលើមេឃនឹងអត់សួរប្រៀបដូចជាផ្កាយហើយបងទឹកប្រៀបដូចជាមេឃអញ្ចឹងផ្កាយហើយនឹងមេឃគ្មានថ្ងៃបែកគ្នាទេតែបងទឹកមានបញ្ហា សួរក៏មិនអាចនៅស្ងៀមដែរសួរបងដឹងថាពេលនេះអូនមានអារម្មណ៍លើបងប៉ុន្តែពេលនេះបងមិនអាចបង្ហាញអារម្មណ៍បងលើអូនបានទេព្រោះក្នុង ពេលនេះចិត្តរបស់បង មានតែសារនិយាយតែប៉ុណ្ណោះមកដឹងសួរដឹងថា រឿងទីមួយដែលបងគិតគឺធ្វើយ៉ាងម៉េចឲ្យសាបទទួលស្គាល់ខ្លួនឯងនិងមករស់នៅជុំជុំជាមួយយាយវិញក្រៅពីនោះបងទឹកមិនគិតអ្វីទៀតឡើយសំបីតែគិតដល់សួរប៉ុន្តែទោះជាយ៉ាងណាក៏ដោយសួរនឹងគ្រប់គ្រងបងទឹកជានិច្ចទោះជាសួរគិតថាកយម្នាក់នេះមិនមែនជាសាបក៏ដោយណែពួកឯងថ្ងៃនេះយើងសប្បាយចិត្តណា ចាំពួកឯងផឹកកាហ្វេឲ្យពួកឯងផឹកផឹកផឹកផឹកផឹកហើយជិញលុយខ្លួនឯងបងនឹងឲ្យសាបសារភាពខ្លួនឯងឲ្យតតបានថាគេជាសាបហើយបងគិតចង់ធ្វើមិនដើរទៅនិយាយជាមួយគេឆៅឆៅដូចលើកមុនហ្នឹងមែនអូយបើអញ្ចឹងតើបាច់ទេសាបគេមិនសារភាពទេអត់ទេបងមានភាពរបស់បងហាប់ចុះទៅសក់ចំយ៉ានេះធ្វើអត់យល់ហើយផឹកកាហ្វេទាំងមួយអត់ចេះអើយអាមកទៀតអាធុញដល់ហ៎ អូសាបស្អីគេហ្នឹងនិយាយរឿងគេមិញសบายមិញបងស្ដាប់ផងបានអត់ណែលោកប៉ូលីសខ្ញុំនិយាយប្រហែលដងហើយណាថាខ្ញុំមិនមែនប្អូនលោកទេឯងមកទៅអីទៀតអត់យល់ទេហើយមកធ្វើការនោះប្រពន្ធមកទៀតណែបងប្អូនអរគ្នាណែអាចគេមើលសម័យលុយណាធ្វើការបដាយកប្រពន្ធមកបដាពីអ្នកខ្ញុំមិនមែនប្តីប្រពន្ធគ្នាទេមុននឹងនិយាយអីឲ្យចេះគិតផងបើមិនដឹងកុំចេះតែនិយាយប្រេះប្រដាណានាងចុះលោកប៉ូលីសនេះមិនប្រេះប្រដាទេហីមកថាខ្ញុំជាប្អូនគាត់នេះអូវិញយ៉ាងណា សាបមិនចាំបាច់កុហកបងទេបងដឹងតែឯងគឺជាសាបយើងបែកគ្នាយូរទើបបានជាឯងមិនហ៊ានហៅបងថាបងហៅបងថាបងក៏មិនអីដែរបងមិនប្រកាន់ទេណាសាបណែលោកបលីញីប្រហែលដងហើយថាខ្ញុំមិនប្អូនលោកតប៉ែមែនហ៎បងអឺគេមានឈ្មោះដែរអូវាឈ្មោះអកយដែរហ្នឹងឯងគាត់ឈ្មោះកយឲ្យគាត់ឈ្មោះកឹមម៉ែគាត់ឈ្មោះគីអូគាត់តែកែអត់ចាយអក្រោយទៀតយើងណាគេស្គាល់គាត់ដែរទៅវលីមិនដែរហ៎ អត់ចង់ទេច្បាស់នៅគេនិយាយពីពុយប្រោខ្ញុំអស់ហើយអញ្ចឹងខ្ញុំមិនមែនបងអូនលោកទេយល់ទេណែបើថាលោកមកនេះមិនផឹកកាហ្វេទេសូមអញ្ជើញនោះផ្លូវទៅវិញណាអត់ទេបងអត់អស់ចិត្តទេបងសុំមើលគូតិចបើសិនជាគូតឯងមានប្រឆុយគឺឯងគឺជាបងសាបងឯងឆាប់ណាលោកលីហើយហ្នឹងណែប្រដូចនេះសុំមើលគូតមិនអត់យល់នេះឥឡូវនេះចង់ស្អីធ្វើទៅ តែឥឡូវលោកមានកដាស់ឆៃឆៃអត់មានកដាស់ឆៃឆៃទេដីកាឆៃឆៃអើដីកាឆៃឆៃមានអត់ហ៎បើអត់មានទេតាមទៅខ្ញុំមានតែកេះយកហ៎បានទេបងទឹកតោះទៅវិញតែមិនអើយអឺអត់ចេះមានឈួតមែនហ្មងហ៎មើលគូតមើលអីនេះបាទណែពួកឯងអស់គ្នានៅហ្នឹងណា យើងមានរឿងចង់ពឹងពាក់មួយបើជួយយើងបានណាខែនេះយើងបើបើសិនគឺព្រីថ្ងៃនេះបើសិនជាមានអាគេមកសួរយើងថាយើងឈ្មោះអីពួកឯងទៅនិយាយថាយើងឈ្មោះអកយឪយើងឈ្មោះកឹមម៉ែយើងឈ្មោះគីជាតកែអីចែណាលឿហើយកុហកគេទៅអីណែហើយពួកឯងធ្វើតាមយើងទៅណាចាំស្អែកស្អែកទៀតណាយើងបើពួកឯងផឹក3ថ្ងៃជាប់គ្នាបើដែរអឺ nè à. học cái quậy nó thì chưa họ gì nữa mấy mấy mặt hè trong khay nắng á dương phá ai phải cà phê ở hơn nè ừ, con chở của mày ừ hai quy nắng đây dương ừ. ừ, từ lại chai dương này ừ dương từ lại chai dương mấy má đi mấy năm thấy cam này ai chẳng bắt mê phụ tha ម៉ែបងតារា បានមកពីថៃវិញហើយអញ្ចឹងវាទៅលេងម៉ែវាបាត់ហើយអាបើម៉ែតារាមកពីថៃវិញម៉ែអីក៏មកដែរព្រោះថាជាពាក់លុយគេរត់ចោលស្រុកដូចគ្នាតាអូអត់ទេអត់ទេមេព្រោះថាខ្ញុំអត់ឃើញគាត់មកផងហើយឮថាតារាថាថានៅថៃអត់មានការងារធ្វើឯម៉ែខ្ញុំមកហើយបាត់ដំណឹងសូនឆឹងនឹងថាជាតិនេះបានជួបម៉ែខ្ញុំអត់ទេហើយណែជាយើងទៅណាបើមានអាស័យគង់ជួបគ្នាទេ ឯមើលតែយើងទៅតាំងបញ្ជួយដល់ធំមិនដែលស្គាល់មុខម៉ែឪមិនទេហើយក៏មិនដែលជួបមុខម៉ែឪដែរប៉ុន្តែយើងនៅរស់បានណាខ្ញុំតែខ្វល់ច្រើនអត់រ៉ាញឹកមែនហើយចង់បញ្ជ្រោះឲ្យសម្លឹងមែនណាអូអត់ទេមានណាចង់សុបាយដល់មែនប៉ុន្មានឯងមេ អាមួយហ្នឹងក្បាលខូចខ្លាំងណាវាដឹងតែមេអញ្ចឹងហើយវានៅឲ្យមេហូបរហូតឯងដឹងអត់ថាមេសាបនេះមិនដែរផឹកចាញ់អាណាគេទេវ៉យអូយចុះវាស្អីឯងវាស្អីឯងហើយស្អីខ្ញុំលុយលុយគេបានច្រើនណាម៉ែហើយហើយលុយច្រើននេះឯងបានបបណាលុយមេខ្ញុំអាសាបហ្នឹងអានេះអានេះលុយយើងលុយណាហ៎តែមើលនេះភ្លេចភ្លេចភ្លេចភ្លេចភ្លេចនេះនេះ ខ្ញុំខ្ញុំមានរឿងចង់ប្តឹងមកប៉ូលីសមានរឿងអីដែរមីគឺគឺគឺគឺអាចោរមួយដែលចិត្តតែខ្ញុំអានឹងបណ្ដឹងជីវិតមកពីណាបណ្ដោះលួចម៉ូតូឯងទៅបាត់ហើយតំទិញថ្មីថ្មីឲ្យកូនសោះនេះអត្រាអត្រាបាត់ហើយអាយយកលុយឯងទិញម៉ូតូហ៎ឥឡូវនេះឯងខ្ញុំទិញទៅវិញសុបសិនបាទសុបសិនខ្ញុំថាខ្ញុំមកលួចខ្ញុំមកលួចឯងមិនក៏បងមិនជឿខ្ញុំហ៎បងមិនអាចជឿឯងងាយងាយបានទេសាបងជាប៉ូលីសណាបងដោះស្រាយរឿងប្តីទៅតែមានផតតាំងច្បាស់លាស់ឥឡូវឯងឆាប់ប្រាប់រឿងគ្រប់យ៉ាងមកបង បងអាចជួយឯងបានបើបងឯងគេតែខ្ញុំខុសយល់ទេ ចាប់ខ្ញុំទៅដាក់គុកខ្ញុំទៅសាបបងគ្មានសិទ្ធិចាប់ឯងដាក់គុកទេតើខ្ញុំត្រូវដោះស្រាយបែបណាមកខាងជាកតាបកិច្ចមកខាងជាញាតិ ចសំប្រាំខ្លួនឯងថាត្រូវរឹង